ជំរាបសួរបាទនេះបានមកអង្គុយកែសាក់កែ inverter សាក់មើលហ្នឹងហើយរស់រើដំភ្លើងរោងសាថ្មី inverter នេះគឺចង់និយាយថាចង់បញ្ជាក់ថាពីដំបូងឡើយវាជា inverter ភ្លើង220ដើម្បីគេបន្តភ្ជាប់ប្រើនឹងកុំព្យូទ័រ ពេលណាភ្លើងដាច់ inverter នឹងវាធ្វើការអញ្ចឹងណាអាហ្នឹងមិនដឹងគេហៅអីដែរណាតែខ្ញុំស្គាល់តែ inverter នេះខ្ញុំបានរស់ដំភ្លើងសហការសាថ្មីកម្រងការខ្ញុំចង់ធ្វើអញ្ចឹងខ្ញុំចង់ធ្វើថាធម្មតា inverter នេះវាចេញភ្លើងមកវា220ហ្នឹងហើយតែខ្ញុំកែវាឲ្យវាចេញមក24វ៉ុលហើយអំពែឲ្យវាខ្ពស់អំពែច្រើនដើម្បីទៅបញ្ចូលគុយ ចង់សួរថាហេតុអីបានមិនយកដុំសាកអគុយទៅសាកតែហ្មងទៅអាដុំសាកអគុយហ្នឹងវាស៊ីភ្លើងខ្លាំងតែ inverter វាស៊ីភ្លើងតិចគឺគេផលិតមកសម្រាប់ឲ្យវាស៊ីភ្លើងតិចដើម្បីបញ្ចេញមកជា220តែនេះខ្ញុំកែចូល12វ៉ុលចេញមក24វ៉ុលឬ15វ៉ុលតែចង់បានអំពែច្រើនដើម្បីទៅបញ្ចូលអគុយទៅសាកអគុយវិញ ហ្នឹងហើយមុខសំដៅគឺធ្វើភ្លើង free energy នឹងឯងណាដូចដំភ្លើងអីចេះតែរើសមកពីនេះពីនោះហ្នឹងដូចថា inverter គេខូចខូចអញ្ចឹងយើងចេះតែរកកន្លែងអេតចាយអីមកអញ្ចឹងណាអាដំភ្លើងនេះដំភ្លើងពួកអាទូសម្រាប់គេអប់អប់មន់អប់ត្រីហ្នឹងខ្ញុំបានកមកមករស់រើឲ្យដែរដូចគ្នាតែអានេះ កម្រងការផ្សេងទៀតហើយនេះខ្ញុំបានរុះបាទរើវាមួយហើយមិញទៅកន្លែងបងធัวហ្នឹងទៅរលួសក្រហមមកគេឲ្យមកគេថាមានតែប៉ុណ្ណឹងល្មមប៉ុណ្ណឹងខ្ញុំត្រូវការប៉ុណ្ណឹងអីបាទលេខ22លួសក្រហមលេខ22ហើយខ្ញុំក៏បានអាលួសក្រហមដែលថាចេញភ្លើង220ហ្នឹងខ្ញុំរស់ចេញហើយព្រោះសរសៃវាតូចពេក វាចេញមក220ហ្នឹងវិស័យតូចគេរុំច្រើនណាតែនេះខ្ញុំរុះចេញនៅសល់តែពួក A ភ្លើងចូលភ្លើងចូល12វ៉ុលហ្នឹងហ្នឹងហើយ3ហ្នឹងគេអាកដាលបោកខាងខាងនេះឆ្លងកាត់ពួក A គេហៅ phosphate ហ្នឹងគឺដូចអ៊ីសេដូចអីចឹងណាណាណាដូចអ៊ីសេអីចេះពូចេះមកអត់ទៅច្បាស់ហ្នឹងហើយនៅពូអ៊ីសេនេះ ខ្ញុំក៏បានយកមកសាករុំសាកមើលទៅលោវាល្អជាងអីអាដុំសាកអគុយពួកវាស៊ីអំពីអតិចពេលភ្លើងចូលអញ្ចឹងស៊ីអំពីអតិចហើយវាបញ្ចេញ220មកសាកចិត្តសាកតាស្អីស្អីខ្លះទេពីផ្ទះអស់ បានរួមហើយហើយបងប្អូនរួមអស់បាទតែចិត្តខ្ញុំចង់បានមួយជាន់ពីរជាន់ពីលើទៀតតែនេះខ្ញុំសាកប៉ុណ្ណេះសិនភ្លើងវាចេញបានលួសខ្ញុំប្រើលួសគូបាទពីរស័យប្រកបប្រកបពីរស័យហើយនឹងក្នុងរស័យលេខ22ហើយពីរស័យវា24 24ហើយខ្ញុំរុំនេះ3ជាន់បាទ3ជាន់ ហើយក្នុងមួយជាន់20ជុំបាទប្រហែលប្រហែលជាមិនដល់12វ៉ុលទេយ៉ាងហ្នឹងហើយតែសាកមើលសិនពោះលួសវាអស់ហ្មងហើយនេះខ្ញុំសាកខ្ញុំយកមកបន្តអានេះខ្ញុំជាប់ជាមួយអានេះសិនសាកជាប់សិនបើថាជាប់ហើយហើយយើងមកវាស់ភ្លើងមើលភ្លើងចិន2ហ្នឹង បាទនេះមិនសាយអានេះខាងទៀតនេះខាងទៀតចេញមកហើយបើថាប្រើតាមបានយើងឆ្លងកាត់ដូចថាយើងដាក់យោតដាក់អីចឹងណាមានយោតបាទដាក់យោតប្រើយោតទៅមកគ្រាប់បានហើយពួកវាចេញមកតាក្បាលខ្ទុយពីរហ្នឹងយោតមកគ្រាប់បានហើយយោតប្រភេទនេះចាសសារទៅបងប្អូនណានឹកឃើញ ធ្វើមិនចេះតែសាកធ្វើទៅវាខុសទាស់អីថ្ងៃតនេតនេពេលយើងតនេសម្រាប់ពីការងារអញ្ចឹងដូចថ្ងៃហ្នឹងអាទិត្យអញ្ចឹងសម្រាប់យើងនឹកឃើញយ៉ាងម៉េចចិត្តសាធ្វើទៅអានេះទៀតធំហ្នឹងអានេះក៏គ្រាន់ដែរអាហ្នឹងទុកបន្តបន្ថែមបន្ថយពីខាងក្រោយទៀតបើថាអានេះប្រើបានហ្នឹងហើយ ទាំងអស់គ្នាបងប្អូនហ្នឹងហើយយើងអត់ទាន់ដឹងថាវាធ្វើការបានឬអត់ផងនេះតែចំណែកអាមួយឈុតនេះគឺវាប្រើបានតែនេះបានបានបញ្ចូលទៅម្ដងទៀតប្រគុំវាម្ដងទៀតទៅវាធ្វើការបានអត់ khả năng này giảm dạ, dòng tiền អានេះខ្ចីកាប់មកទៀតសិនគេ លើកចេញបាន15វ៉ុតបងប្អូនthêmហ្មងតែវាលាន់វាលាន់ហ្នឹងចាំខ្ញុំរៀបចំកុំឲ្យវាលាន់កុំឲ្យវាលឺ15វ៉ុតបងប្អូនthêmហ្មងហើយដល់អំពីវាប៉ុន្មាននេះ